អូកូនអូយហត់តើកូនណាតោះចូលទៅផ្ទះថ្ងៃហ្នឹងពុក មានអីផ្ញើកូនណាសំខាន់ណារបស់អីគេអ៊ំអីក៏ពិសេសម៉ែឡាមទុកឲ្យកញ្ញាអាដៃមែនអ៊ំមែនអត់គ្នាមែនហើយហេខ្ញុំឯងរៀនជាមួយកញ្ញាមែនអត់ទោះទោះជាយ៉ាងណាក៏ដោយក្មួយអត់ត្រូវយកកំហុសរបស់គេយកមកនិយាយលេងសើចចឹងទេណាខ្ញុំមានយកមកលេងសើចណាអ៊ំខ្ញុំយកមកសើចលេងតា Thank you. នអត់យកមកសាច់លេងណោះយកមកសាច់លេងសោះហ្នឹងណាបានហើយខ្ញុំខ្លាំងណាស់ពុកពួកឯងចេះខ្មាស់គេអត់ដែលមិនឆ្លោះគ្នាជាមួយកូនក្មេងអញ្ចឹងពុកឯងមិនមែនជាហេរ៉ូទេណាកុំមកតាំងខ្លួនធ្វើជាហេរ៉ូដើម្បីមកការពារខ្ញុំមកខ្ញុំធុញទេខ្ញុំហត់ខ្ញុំមិនចង់មានពុកដូចពួកឯងទៀតទេអូបើពួកឯងចង់បាក់មុខខ្ញុំណាក៏ធ្វើទៅ ញ្ញាកូនអ៊ំហ៎គេទៅហើយប៉ុន្តែកញ្ញាទៅមិនដោយសារតែខ្ញុំស្អីឲ្យទេគឺកញ្ញាទៅដោយសារតែមានអ៊ំជាពុកនោះអរគុណសំទុះផងណាកូនធ្វើមិនពុកមិនល្អដូចពុករបស់គេភាពយន្តជីវិតរឿងពុកអាក្រក់